មិនប្តីខ្ញុំទេហើយក៏មិនបាយបញ្យុខ្ញុំដែរខ្ញុំកំពុងតែទៅទេតែម៉ាក់ចាំទុកណានៅពេលដែលខ្ញុំទៅបាត់កូនប្រុសម៉ាក់ទៅតាមខ្ញុំម៉ាក់កំស្ដាយក្រោយទៅសោះណែនេះនាងគិតនៅចង់តោងស៊ីដល់ណាទៀតនាងមកក្រាស់ណែយើងមិនឲ្យកូនរបស់យើងនេះទៅស្លាប់រយជាមួយនាងឯងនោះទេនាងស្រីចង្រៃនាងឯងចាំបានស្អីនាងឯងប្រាប់យើងមកផងម៉ាក់ខ្ញុំចង់បានដូចម៉ាក់ម៉ាក់ស្រឡាញ់កូនម៉ាក់ខ្ញុំមិនស្រឡាញ់កូនខ្ញុំទេអូស្រឡាញ់រហូតដល់ពង្រត់ពង្រាប់កូនម៉ែគេអញ្ចឹងហ៎ហា នាងស្រីទុរយសនាងចិត្តខ្មៅនាងឯងដឹងទេថាយើងជាឈឺចាប់នេះនេះនេះនាងឯងញញឹមស្អីគេហ្នឹងហាគឺខ្ញុំញញឹមខ្ញុំសប្បាយចិត្តយ៉ាងម៉េចម៉ាក់ចេះឈឺចាប់ដែរហ៎ម៉ាក់ចេះឈឺចាប់នឹងពេលដែលគេយកកូនម៉ាក់ចេញឆ្ងាយអញ្ចឹងហ៎ខ្ញុំស្បាត់តែម៉ាក់គ្មានអារម្មណ៍អីតើខ្ញុំស្បាត់តែម៉ាក់ឈឺ គឺជាអារម្មណ៍ឈឺចាប់ដែលគេចង់ស្លាប់កូនខ្លួនឯងចង់ប្រលូកកូនខ្លួនឯងនោះនេះគ្រាន់តែខ្ញុំស្រឡាញ់ប្តីខ្ញុំវាអត់ខកខើទេតែអ្នកដែលខកខើគឺចង់សម្លាប់កូនខ្ញុំណាម៉ាក់អីទៀតមកម៉ាក់សាក់ទៀតមកម៉ាក់ចង់ទៀតខ្ញុំតែច្រើនមកដើម្បីមានផតតាំងកាន់តែច្រើនដើម្បីបានជាប់គុកទាំងពីរនេះណាចាក់ទៅទៅជម្រាបទៅចេញទៅ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 សិតធ្វើមិនលឺហ៎នេះអញធ្វើមិនលឺហ៎ធ្វើមិនលឺធ្វើមិនលឺហ៎ធ្វើមិនលឺហ៎បាយទឹកនេះឯងអើយនេះស្រស់បាយទឹកនេះឯងមិនហើយម៉ាហេហើយស្ថៃហ៎មកធ្វើមក ណែណែនេះនេះក្តៅខ្លួនមែនតាអូហើយក្តៅចោះលាកណែណែណែណែណែឆាប់ឆាប់ទៅផ្ទះអើយហើយបើក្តៅខ្លួនដឹងក្តៅខ្លួនអញ្ចឹងមកធ្វើអាស្អីហាមកធ្វើស្អីបើដឹងតែក្តៅខ្លួនដែរណាស្រួលណាអើយអើយ នេះនេះក្មេងឯងនេះមិនពលទុកឲ្យយើងច្រើនណាស់យើងស្មានតែឯងនឹងឈឺលេងលេងតាអ្នកដេកនឹងហើយចាំមើលយើងទៅមើលកតុបយើងមើលគេលោវាមានថ្នាំសល់បើថ្នាំសល់ទេចាំយើងទៅទិញមកឲ្យឯងលេបសងំដេកនឹងហើយណា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 តែម៉ាក់ក៏កុំធ្វើស្អីដាក់ស្រស់ទៀតណាព្រោះខ្ញុំអន់ចិត្តអូនាងស្រីជើងល្អហ្នឹងតែនិយាយញុះញង់ឯងថាអញ្ចឹងហ៎បាត់យ៉ាឯងមកនិយាយបែបហ្នឹងណែឯងណាយូរយូរកាន់តែលែងចេះគិតដែរណាវាបកាណាស់ណាអាខាដើរញុះញង់ឲ្យក្រុមគ្រួសារគេឈ្លោះគ្នាហ្នឹងបែបនេះណាម៉ាក់មើលទៅតតចាត់ការឲ្យឆាប់ហើយបើទុកឲ្យយូរទៅណា កាន់តែខ្លាំងដៃជាងនេះទៅទៀតនេះម៉ាក់ស្រងមិនដែរប្រាប់រឿងម៉ាក់ធ្វើបាបនាងម្ដងណាទេ មានតែជួយលាក់បាំងម៉ាក់ថែមទៀតព្រោះខ្លាចខ្ញុំដឹងមករករឿងម៉ាក់បើវាមិនប្រាប់ឯងដឹងមកពីណាហ៎ណែវានឹងណានិយាយល្អមិនយាដកខ្ចីតែចំពោះមុខឯងនោះទេឲ្យដឹងខ្លួនខ្លះផងទៅបាច់លេបាច់អីទេឆ្នាំនឹងនោះយើងខំប្រឹងធ្វើល្អជាមួយ ខំទិញឆ្នាំទិញអីយកទុកឲ្យលេបទីបំផុតបងមកចាក់ក្បាលឯងវិញហីនាងនេះម៉ាក់ខ្ញុំសុំមិនលុកដៃទៀតទេណាខ្លាចគេថាខ្ញុំនេះចេះឈឺឆ្អែរឿងគ្រួសាររបស់គេអើយណែពេលណាគេនិយាយអីក៏និយាយទៅសំខាន់ណាគឺរឿងយើងនេះ យ៉ាងម៉េចគេត្រូវតែចាត់ចែងរឿងប្រទេសនឹងឲ្យហើយមួយសិនទៅនេះខ្ញុំយល់ដល់ម៉ាក់នឹងអាណិតម៉ាក់ទេណាបើសិនជាអ្នកផ្សេងគឺខ្ញុំមិនលុកដៃទេម៉ាក់ណែឯងដឹងហើយរងថ្ងៃហ្នឹងណាអូនប្រុសរបស់ឯងនេះគេខ្វាយខ្វល់ទៅអារឿងលើកប៉ិចកប៉ុកតែប៉ុណ្ណឹងឯងខ្ញុំត្រឹមទី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 មកអើយខំតាណិតទិញថ្នាំទិញអីឲ្យទុកឲ្យវាលេបទីបំផុតទៅវាវិលមកចាស់ក្បាលឯងវិញម៉ាក់នេះម៉ាក់ស្ងប់ចិត្តសិនទៅណាខ្ញុំហ่าបានត្រៀមមនុស្សស្រីសម្រាប់ប្រទេសព្រួយហើយនេះម៉ាក់ចង់សួរគេពេលណាក៏បានដែរម៉ាក់ប្រាប់ខ្ញុំមកខ្ញុំមិនទៅប្រាប់ខាងស្រីដើម្បីគេត្រៀមឲ្យរួចរាល់អឺហើយចុះគ្រួសារខាងគេនោះយ៉ាងម៉េចដែរគឺមានមិនចាញ់ម៉ាក់ទេណាម៉ាក់ធានាថាមិនឲ្យតោះចិត្តម៉ាក់ទេប៉ុន្តែខ្ញុំវាតោះចិត្តខ្ញុំប្រាប់បងប្រហែលដងទៀត ថាកុំឲ្យមកលូកដៃរឿងគ្រួសារខ្ញុំពីរនាក់កាលពីស្រស់ខ្ញុំមិនរៀបការជាមួយនរណាទាំងអស់ណែពួកយីតែពីរនាក់ណាគ្រាន់តែចង់មានបំណងល្អទេចង់ឯងរស់នៅដោយមានសេចក្តីសុខយ៉ាងម៉េចឯងនឹងប្រឹងតតស៊ូខំគ្រោះខំថ្មជាមួយនាងស្រីម្នាក់ហ្នឹងឬក៏យ៉ាងម៉េចណាមែនទេម៉ាក់បើទោះបីជាលំបាកជាងនេះណាក៏ខ្ញុំទ្រាំបានដែរមានអំបិលខ្ញុំស៊ីអំបិលបើម៉ាក់ស្រឡាញ់ខ្ញុំពិតមែនណា មិនមែនមកទៅតាមចិត្តអ្នកដតីចឹងទេហើយខ្ញុំនិយាយមួយទៀតហាមយករឿងនោះមកនិយាយទៀតបានម៉ាក់នៅតែបង្ខំខ្ញុំទៀតខ្ញុំនឹងនាំស្រស់ចេញផ្ទះនេះទេមើលចាស់ឯងមើលចាស់មើលក្បាលវារឹងចាស់និយាយក៏មិនស្ដាប់ដែរបងម៉ាក់គាត់បច្ចិកិតរឿងបែបហ្នឹងមែនទេ តែវាមិនចម្លែកទេដែលមានរឿងបែបនេះកើតឡើងនោះព្រោះអីរឿងនេះអូនលឺតែញឹកនឹងឯងគ្រាន់តែថាម្ដងនេះម៉ាក់បងគាត់លេងមែនតែនហើយគាត់ធ្វើអីសេះតែគាត់ទៅ តែបងមិនព្រមតាមគាត់ដាច់ខាតយ៉ាងច្រើន បងនឹងអូនហើយនឹងកូនជិញផ្ទះតែប៉ុណ្ណឹងបងរឿងនេះអូនក៏មិនព្រមដាច់ខាតដែរ ប៉ុន្តែរឿងដែលបងចង់ចេញពីផ្ទះនេះអូនមិនព្រមទេបើបងចេញចំម៉ាក់គាត់គិតយ៉ាងម៉េចបងក៏មិនដឹងដូចគ្នាហើយក៏មិនចង់ដែរតែបើម៉ាក់លេងមែនតែនបងក៏មែនតែនទៅបងមិនមែនអូនទេណា តែម៉ាក់គាត់ស្រឡាញ់បងខ្លាំងណាស់ស្រម៉ាក់ធ្វើបែបនេះគាត់មិនមែនស្រឡាញ់បងទេ គឺគាត់ផ្គប់ចិត្តខ្លួនឯងច្រើនជាងហើយជាពិសេសរឿងបងរាត្រីហ្នឹងអត់តែមានបញ្ហា គឺមានមុខគាត់រហូតច្បាស់ជាមេនាំរឿងតែម្ដងកាប់ជ្រូក នេះសោះផ្លិចកត់តាប៊ីនេះតាក្បាលថ្ងមើលមុនយក5សាអា5មានដូចជាមិនស្រមិញយកប្រមាណដូចជា50ម៉ឺនទៀតមិញយកម៉ឺន បូកនឹង10ម៉ឺនសរុបទៅវាជាស្មើនឹង5ម៉ាក់មានការស្អីខ្ញុំចង់និយាយមួយម៉ាក់រឿងប្តីរបស់ខ្ញុំណាម៉ាក់អះបានមកនិយាយអញ្ចឹងគឺវាល្អហើយយើងណាក៏ចង់និយាយការងាររឿងនឹងនេះឲ្យវាចប់សពគ្រប់ជាមួយនឹងឯងដែរឆាប់អង្គុយចុះសិនទៅ ហើយប្តីឯងនេះគេគេងលក់ហើយហ៎បានជាមានពេលចេញមកមិនដឹងជាទៅផ្លុំទៅជាប្តីយ៉ាងម៉េចខ្លះនោះទេម៉ាក់ខ្ញុំអត់បាននិយាយប្តីខ្ញុំទេម៉ាក់ឯងមិនបានតែនិយាយជាមួយនឹងប្តីឯងហេតុអីក៏កូនប្រុសរបស់យើងនេះមកស្ដីបន្ទោសឲ្យយើងញ៉ាត់ញ៉ាត់ថ្ងៃមិញហ៎នាងឯងដឹងទេតាំងពីនាងឯងនេះជាស្រីនាំភ្លើងមកនៅក្នុងគ្រួសារនេះគឺគ្រួសារនេះមិនដែលចម្រុងចម្រើននោះទេអូ អញ្ចឹងម៉ាម៉ាក់មួយថ្ងៃមួយថ្ងៃខំដើររកកូនភាសាឲ្យប្តីខ្ញុំមែនទេម៉ាក់អាបើដឹងអញ្ចឹងគឺវាល្អហើយយើងមិនចង់ទុកឯងនៅក្នុងផ្ទះនេះទៀតទេហើយបើខ្លួនឯងនេះគិតថាវាមិនសមហើយក៏ឆាប់ចេញទៅនៅចាំខំក្រាប់ដល់ណាទៀតម៉ាក់ហេតុអីក៏ចិត្តរបស់ម៉ាក់ចិត្តដាច់យ៉ាងនេះម៉ាក់ម៉ាក់នៅកូនខ្ញុំទេយើងមិនខ្វល់ទេ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 ពីមុនណាកូនប្រុសរបស់យើងនេះគឺជាមនុស្សប្រុសម្នាក់ដែលល្អយើងនិយាយអីទៅក៏គេព្រមតាមដែរតែតាំងពីនឹងឯងជាស្រីមេភ្លើងនេះមករស់នៅក្នុងផ្ទះនេះមកណាកូនប្រុសរបស់យើងប្រែប្រួលអស់ហើយម៉ាក់អាបងទេពមិនស្ដាប់ម៉ាក់ម៉ាក់កុំបន្ទោសខ្ញុំគួរតែបន្ទោសខ្លួនឯងដោយសារតែម៉ាក់ជាមនុស្សបែបហ្នឹងហើយតើបកូនទាំងអស់មិនស្ដាប់ម៉ាក់ណែនាងសោះនាងឯងឆាប់ឆាប់ចេញពីផ្ទះយើងទាំងយប់នឹងភ្លាមទៅនាងឯងក៏បបប្រហើនមកស្ដីបដាយើងណាតែចេញទៅភ្លាមទេចេញទាំងយប់នឹងភ្លាម ម៉ែអានឹងហេតុដែលខ្ញុំអស់ការទ្រាំខ្ញុំទ្រាំយូរហើយណាម៉ែពេលដែលខ្ញុំនិយាយអីម្ដងណាម៉ាក់ថាខ្ញុំនេះប្រហើតរហូតចុះត្រង់បងរាត្រីក៏ដូចគាត់មែនទេម៉ាក់ទោះតែល្អនឹងមុខម៉ាក់បានម៉ាក់ទទួលយកបានមែនទេឆាត់ទៅព្រៀបឆាត់ទៅ អូនចង់ទៅដាំដំណាំជាមួយបងដែរអកចង់នៅផ្ទះទេអត់សុកទេមិនបានទេណាព្រោះអូនកំពុងតែមានទងន់នៅផ្ទះមើលថែខ្លួនឲ្យល្អបើអត់សុករកសភៅអានទៅនេះបងគិតថាអូនអានសភៅចូលដែរអូព្រោះតែនៅម៉ាក់មែនមិនអីទេបងប្រាប់អ្នកម៉ាក់ឲ្យជួយមើលអូនហើយគាត់ថាមិនអីនោះទេណាបង អូនចង់និយាយរឿងបងនេះបងធ្វើតាមម៉ាក់អត់រឿងដែលគាត់ឲ្យបងរៀបការជាមួយស្រីថ្មីហ្នឹងណាបងគិតមិនវិញអូនបារម្ភណាបារម្ភខ្លាចបងទៅចោលអូនអូនមិនដឹងថាអូនហើយនឹងកូននេះត្រូវទៅនៅណាទេអូនទៅគិតចឹងធ្វើអីបងប្រាប់ថាកុំឲ្យគិតព្រោះវាប៉ះពាល់ដល់កូនយល់ទេឈប់គិតឈប់ហត់ចិត្តទៅសួរអ្នកម៉ាក់ទៀតទៅណាចម្លើយដែលបងនិយាយគឺដដែលដដែលហ្នឹង បងមិនរៀបការជាមួយនឹងគេទេតែអូនបារម្ភអូនភ័យអូនខ្លាចបងធ្វើមិនបានណានេះយកមិញអូនទៅនិយាយជាមួយម៉ាក់ហើយអីគាត់មិនព្រមដាច់ខាតគឺគាត់ទៅទៅឲ្យបងរៀបការអើយអ្នកម៉ាក់គាត់តែប៉ុណ្ណឹងគាត់ខឹងគាត់ចេះតែនិយាយនិយាយទៅហើយអូនក៏ជប់គិតច្រើនទៀតណាបានហើយបងប្រញាប់ទៅកាត់បន្លែ ដឹកទៅឲ្យភ្ញៀវណាហើយត្រូវឈៀងជើងចូលទៅចាក់រំរឹងថែមទៀតណាបងទៅសិនហើយណាទៅទៅវិញទៅបងទៅណា Mm. ទៅនិយាយស្អីជាមួយប្តីទៀតហើយតែនិយាយឲ្យគេអាណិតមែនទេហាកស្រោះណែស្មានថាយើងនេះមិនដឹងហ៎ថានាងឯងនេះទៅនិយាយមកយាដាក់កូនប្រុសរបស់យើងដើម្បីឲ្យកូនប្រុសរបស់យើងនេះមិនទៅរៀបការហ៎ប៉ុន្តែគួរឲ្យសោកស្ដាយផងនាងព្រោះថាកូនប្រុសរបស់យើង គេបានព្រមជាមួយនឹងយើងបាត់ទៅហើយនេះម៉ាក់ច្បាស់អត់ខ្ញុំទៅនិយាយមួយប្រែខ្ញុំមិញតាម៉ាក់ម៉ាក់ម៉ាក់គួរតែចេះកាត់ផងម៉ាក់ហត់អត់ បើឈប់បានម៉ាក់គាត់តែឈប់ទៅម្យ៉ាងណាខ្ញុំកំពុងតែពពោះខ្ញុំមានកូនជាមួយនឹងកូនរបស់ម៉ាក់ហើយក៏ជាចៅ របស់ម៉ាក់ដែរណាម៉ាក់ព្រោះម៉ាក់ដឹងអីតាថាដាច់ខាត់ប្តីរបស់ខ្ញុំនេះមិនធ្វើតាមម៉ាក់ដាច់ខាត់មិនក៏ច្បាស់ក្នុងចិត្តម៉េះណែកូនប្រុសរបស់យើងនេះគេគ្រាន់តែនិយាយឲ្យនាងស្ងប់ចិត្តតែប៉ុណ្ណឹងតាណែឆាប់បិទកៅអៅចេញពីផ្ទះយើងភ្លាមទៅតនកូនប្រុសរបស់យើងអត់នៅទៅ យ៉ាងម៉េចម៉ាក់ម៉ាក់ខ្លាចហ៎ខ្លាចតែប្តីខ្ញុំអត់តន់ហើយមិនឲ្យខ្ញុំទៅណាម៉ែនេះម៉ាក់ម៉ាក់ខ្ញុំប្រាប់ម៉ាក់ច្រើនដងហើយតើដាច់ខាតខ្ញុំមិនចេញពីទីនេះទេព្រោះប្តីខ្ញុំនៅកន្លែងហ្នឹងខ្ញុំត្រូវទៅនៅព្រោះឥឡូវនេះខ្ញុំកំពុងតែមានកូនជាមួយនឹងកូនរបស់ម៉ាក់ហើយក៏ជាចៅរបស់ម៉ាក់ដែរណែកុំមកយកលេសអារឿងមានកូនហ្នឹងមកតោងអោបកូនប្រុសរបស់យើងមិនទៅណានោះណែពីថ្ងៃហ្នឹងទៅកុំឲ្យពិបាកជាមួយនឹងអាកូនហ្នឹងទៀតណែ នេះគឺជាឆ្នាំទម្លាក់កូនដើម្បីកុំឲ្យថ្ងៃក្រោយទៅនេះនាងឯងនឹងចេះតែមានលេសរឿងហ្នឹងម៉ាក់នេះម៉ាក់កាត់អីហ្នឹងហ៎ម៉ាក់ម៉ាក់ចង់សម្លាប់កូនខ្ញុំហ៎ម៉ាក់ចង់សម្លាប់ចៅខ្លួនឯងហ៎ម៉ាក់ចៅចៅទៅយើងមិនខ្វល់ចៅដែលកើតចេញពីឈាមម្ដាយដែលជាស្រីការ៉ាអូខេហ្នឹងហ៎ចាត់ទុកថាយើងនេះជួយវាទៅចោះ ព្រោះថាបើវាកើតមកវាដឹងថាម្ដាយរបស់វានេះជាស្រីខូចនោះក៏គង់តែវារត់ទៅសម្រាប់ខ្លួនដូចតែគ្នានឹងអញ្ចឹងហើយឲ្យវាងប់ឲ្យហើយទៅដើម្បីកុំឲ្យវាកើតមកដឹងការពិតវាខ្មាស់គេនេះម៉ាក់មិនស្គាល់មិនបានទេម៉ាក់អត់ស្គាល់រត់ទេអេមណាមិនខ្លាចនោះទេ សំខាន់ឲ្យតែកូនប្រុសរបស់យើងមានសេចក្តីសុខមិនមកអោនអោបក្បាលផឹកទឹកក្រោមឃ្លៀករបស់នាងទៅ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

ឯងនៅមុខការដងការទៀតហ่าហើយបងទៅបងចាំធ្វើអីហ៎បើបងមិនអាណិតខ្ញុំក៏គួរតែយកចិត្តមនុស្សស្រីដូចគ្នាដែរបើសិនជាគេធ្វើអញ្ចឹងដាក់បងវិញណាបងខឹងគេអត់ណែនិយាយទៅធ្វើស្អីដាក់ឯងហ่าអូអត់ធ្វើទៀតទេគឺរឿងបងឯងឲ្យមកតែខ្ញុំនឹងហើយរឿងឲ្យប្តីខ្ញុំទៅរៀបការស្រីថ្មីនេះមិនកំណត់បងឯងទេបងឯងនឹងឲ្យមេចាក់រកបងឯងនឹងឲ្យមេខ្លោងណែយើងធ្វើអញ្ចឹងខំមែនហ่าយើងគ្រាន់តែបារម្ភគិតគូរដល់គ្រួសាររបស់យើង យើងមិនចង់ឲ្យបងប្អូនយើងនេះទៅពាក់ព័ន្ធនឹងមនុស្សស្រីធន់អន់ដូចឯងនោះទេទាំងនេះខ្ញុំកំពុងតែមានកូនបងបង្កើតហ្នឹងឯងហ៎ឬមកកាន់អ្នកផ្ទះហ្នឹងគេឲ្យមនុស្សមានកំណត់អញ្ចឹងហើយរឿងបងឯងមួយទៀតបងឯងឲ្យម៉ាក់ឲ្យខ្ញុំលេខឋានតម្លាក់កូនហ៎ខៃបងឯងមានកូនណាកូនបងឯងមនុស្សស្រីតើអីបើសិនជាកម្មពៀហ្នឹងធ្លាក់លើកូនបងឯងវិញបងឯងគិតមិនពេលនោះបងឯងនឹងឈឺចាប់ហើយណែ ឯងគ្មានសិទ្ធិមកថែកូនស្រីរបស់យើងទេណារឿងអីមិនបាននាងត្រឹមតែជាស្រីបញ្ញាក្អែកចាំតោមនុស្សប្រុសស៊ីតែប៉ុណ្ណោះគ្មានសិទ្ធិមកនិយាយពាក្យនេះនៅចំពោះមុខយើងនោះទេ យើងហើយឈប់ធានជើងចូលមកនៅក្នុងផ្ទះរបស់យើងបន្តទៅទៀតម៉ែខ្ញុំមិនចេញខ្ញុំនឹងលេងត្រឡប់មកវិញហើយម៉ែចាំមើលហើយម៉ែរបងណាចាំមើលចាំមើលពាក្យបណ្ដឹងរបស់ខ្ញុំអញ្ចឹងនាងឯងស្មានតែយើងខ្លាចទេចេញទៅទៅចេញទៅទៅចេញទៅចេញទៅលឿនទៅ Mm-hmm. រឿងមួយណាបើនិយាយទៅគឺរឿងធ្ងន់បន្តិចតែមានតែវិធីនេះទេហើយអាចជួយម៉ាក់ឲ្យនឹងប្រុសទេពនេះឲ្យផុតកម្មជាមួយនឹងនោះបានណានិយាយម៉ាក់គឺម៉ាក់ត្រូវតែឲ្យនាងនោះយកកូនចេញណែហើយឯងឈួតទេអីកូនរបស់នាងស្រស់ក៏ចចៅរបស់យើងដែរណាហើយ រឿងហ្នឹងហើយដែលខ្ញុំបារម្ភណាស់ម៉ាក់ខ្ញុំខ្លាចតែម៉ាក់ធ្វើមិនបានវារឿងខុសខើបន្តិចមែនតែមានតែវិធីនេះណាដែលអាចឲ្យប្រទេសនេះរៀបការបានចាំមើលម៉ាក់គិតមើលសិនម៉ាក់នេះនៅគិតគូរយូរដល់ណាទៀតមិនបានទេណាប្រយ័ត្នចាត់ការទៅម៉ាក់ឃើញទេ ប្រុសតេបណាបាត់នាងនោះមកជំហានមិនបាននេះដោយសារតែវាយកកូនក្នុងពូនមកសំអាងណាម៉ាក់ ឲ្យកូនរបស់យើងនេះទៅស្លាប់រស់អីជាមួយនឹងឯងនោះទេនាងស្រីចង្រៃនាងឯងចាំបានស្អីនឹងឯងប្រាប់យើងមកផងម៉ាក់ខ្ញុំចង់បានដូចម៉ាក់ម៉ាក់ស្រឡាញ់កូនម៉ាក់ខ្ញុំមិនស្រឡាញ់កូនខ្ញុំទេអូស្រឡាញ់រហូតដល់ពង្រត់បង្រាប់កូនម៉ែគេអញ្ចឹងហ៎ហានាងស្រីទុរយុសនាងចិត្តខ្មៅនាងឯងដឹងហ៎ថាយើងជាឈឺចាប់នេះនេះនេះនេះឯងញញឹមស្អីគេហ្នឹងហ៎ បាយចិត្តយ៉ាងម៉េចម៉ាក់ចេះឈឺចាប់ដែរហ៎ម៉ាក់ចេះឈឺចាប់ដល់ពេលគេយកកូនម៉ាក់ចេះឆ្ងាយអញ្ចឹងហ៎ហ៎ខ្ញុំស្មានតែម៉ាក់គ្មានអារម្មណ៍អីតើខ្ញុំស្មានតែម៉ាក់ឈឺចាប់អីណាណានឹងហើយគឺជាអារម្មណ៍ឈឺចាប់ដែលគេចង់ស្លាប់កូនខ្លួនឯងចង់បលុកកូនខ្លួនឯងនោះនេះគ្រាន់តែខ្ញុំស្រឡាញ់ប្តីខ្ញុំវាអត់ខកខើទេតែអ្នកដែលខកខើគឺចង់សម្លាប់កូនខ្ញុំណាម៉ាក់អីនេះមក ច្រើនមកដើម្បីមានផតតានកាន់តែច្រើនដើម្បីបានជាប់គុកទាំងពីរនេះណាចាំតែទៅជម្រាបទៅចេញទៅសោះមួយស្លាប់ហើយមិនក៏ឆ្លោះគ្នាហើយហើយទេបទៅណា អូយ សុំបន្លែណាគេទៅអូមិនកើតទេត្រូវតែប្រញាប់ទៅប្រាប់ទៀបសិន លៀកពាក់ទៅចោលម៉ាក់អញ្ចឹងហ៎ខ្ញុំក៏មិនចង់ដែរម៉ាក់មិនដែរឃើញប្រពន្ធខ្ញុំល្អទេហើយដេញញៀងទៅបាត់ទៀតហេឯងមើលឃើញកូនកំព្រាម្នាក់នោះល្អជាងម្ដាយរបស់ឯងអញ្ចឹងហ៎ហាគ្មាននរណាល្អជាងនរណាទេពេលវេលាបានឲ្យខ្ញុំដឹងថាមានតែប្រពន្ធខ្ញុំទេដែលល្អជាងគេហើយកូនត្រឡប់មកវិញមកនេះម៉ាក់កុំអារម្មណ៍ច្រើនអីណាកូនរមើកូនបែបនេះគ្មានថ្ងៃរស់នៅបានសុខនោះទេឯងតែបណ្ដាសាកូនប្រុសរបស់យើងតែមិនដែរទេណាហាទេទេកូនមកវិញហើយអីទេទេ ផ្ទះយើងវិញមកណាកូនណាហើយនឹកឯងខ្លាំងណាស់ទេម៉ាក់ឆាប់ពិសាទៅណាខ្ញុំមកគ្មានពេលច្រើនទេខ្ញុំប្រញាប់ទៅធ្វើការទៀតតែបើដឹងថាចាស់តែកក្រឹកអញ្ចឹងមិនមកនៅជាមួយនោះទេនេះអើក្បាលមកហើយមែនទេកូនរីត្រីខ្ញុំលឺថាម៉ាក់ឈឺមែនអត់នេះដល់មានមុខមកសួរទៀតអត់ម៉ាក់ឈឺណាក៏ដោយសារតែពួកឯងដែរនេះដល់មានមុខមកជន់ផ្ទះនេះទៀតបើជុលចិត្តទៅហើយមិនទៅផុតទៅហាខ្ញុំមកវិញឯម៉ាទេបទេបទេបកូនម៉ាក់មិនឯងត្រឡប់មកវិញម៉ែនៃកូននៃកូនម៉ាក់ម៉ែនៃ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 ធ្វើល្អបែជាទឹកភ្នែកធ្វើល្អបែជាឈប់សាបន្តកា